វិតក្នុងលោកពាក្យពុកធ្ងន់ជាងលោកាពុកជាអ្នកផ្ដល់សង្ខាគ្មានអ្នកណា ស្មើពុកខ្ញុំឡើយ ពុកគឺជាព្រះជូនកូនហើយឆ្លងរកត្រើយទោះបីនឿយហត់ក៏ដោយពុកនៅឆ្លើយញញឹមជានិចពុកជាអ្នកក្រត្រតរួចចិញ្ចឹមកូនជីវិតរស់សັດដោយក្បោ មុនកាយស្រពូនញ៉ស្រោចកាយក្រមកំដៅថ្ងៃ កំឡាំងបដោយកដុល្លារគុតគង់ប្រកាំងសិក្សា ក្រែងវាសនា កូនផុតលំបាទឹកភ្នែកពុកហូក្រោយក្នុងខ្ញុំរាប់លានដំ សងតែទ្រាំរួតដើម្បីកូនថ្លៃពុកមានជីវិត នមានពុកជួបជុំពេលនេះខ្ញុំអស់ពុកហើយហើយសល់ត្រឹមរូបថតកូនសួរពុកលែងតបឆ្លើយជីវិតកូនរួបាត់ត្រើយអោព្រះអើយដាក់ទូខ្ញុំ ព្រៀងដំណក់ពុកឈឺពុកហត់ពុកសងតែទ្រាំរួដើម្បីកូនថ្លៃពុកមានជីវិតតែដូចជាស្គរផែនដីពុកអើយមិនដេចអាយុខ្លីមិនមិនស្ដីឬកូនហើយ មុនមានពុកជួបជុំពេលនេះខ្ញុំអស់ពុកហើយហើយសល់ត្រឹមរូបថតកូនសួរពុកលែងតបឆ្លើយជីវិតកូនរូបាត់ត្រើយអោព្រះអើយដាក់ទូខ្ញុំ